ប៉ោយប៉ែតទូចតនបងអើយៀមបានជួបហើយបើវាយអាណិតបងអ្នកចំណាយមកពីឆ្ងាយពិតពេលយប់ងងឹតសូមជ្រកទាំងមុំ បំរុងដែនថៃយំក្រលួចពួតនឹកអាយហាស្អែកថ្មីទៀតថ្លៃគុំមានតែយំរៀងច្រៀងបាញ់ចាំចិត្ត ប់អើយយប់ស្ងាត់ដល់ផាន់ទឹកហូរឲ្យតែដងជាប់រង សូមញើជីវិតស្រស់ស្រីស្នេហាពេលថ្ងៃខាប់បង